ប្រទេសនៅអាហ្វ្រិកកើតជំងឺហូរឈាមតាមច្រមុះដ៏អាកំបាំងពេលនេះសម្លាប់មនុស្សបណ្ដាបណ្ដាហើយជំងឺដ៏អាកំបាំងដែលបណ្ដាលឲ្យហូរឈាមតាមច្រមុះបានសម្លាប់មនុស្សចំនួន3នាក់ហើយនៅប្រទេសប៊ូរុនឌីខណៈការស្លាប់ទាំងអស់ត្រូវបានកត់ត្រានៅភាគឦសានរបស់ប្រទេសក្នុងទ្វីបអាហ្វ្រិកមួយនេះយោងតាមការឲ្យដឹងពីក្រមមន្ត្រីសុខាភិបាលក្នុងតំបន់អ្នកកើតជំងឺនេះទាំងអស់បានស្លាប់ក្នុងរយៈពេល24ម៉ោងបន្ទាប់ពីចេញ ចេញរោគសញ្ញាបច្ចុប្បន្នប្រធានផ្នែកសុខាភិបាលត្រូវបានបញ្ជូនទៅកាន់ខេត្តមួយចំនួន ដើម្បីស៊ើបអង្កេតពីលក្ខណៈជំងឺខណៈព័ត៌មានលម្អិតអំពីជំងឺនេះមិនទាន់ត្រូវបាន គេដឹងច្បាស់នៅឡើយទេយ៉ាងណាមិញគេហទំព័រនៅក្នុងស្រុកបានរាយការណ៍ថារោគសញ្ញានៃជំងឺរួមមានឈឺពោះហូរឈាមតាមច្រមុះឈឺក្បាលក្តៅខ្លួនក្អួតនិងវិលមុខហើយរោគសញ្ញាទាំងនេះគឺស្រដៀងនឹងមេរោគដ៏សាហាវបំផុតសិប្បកម្មស